ខ្ញុំធ្វើការសាកល្បងរៀនភាសាខ្មែរបាទភាសាខ្មែរថ្នាក់ទី7ក្នុងគោលដងជួយបាទជាវីដេអូដល់សិស្សដល់អ្នកទាំងគ្នាដែលស្វែងរកជំនួយវីដេអូវីដេអូជំនួយក្នុងការរៀនសូត្រជាពិសេសជួយដល់កូនប្រុសបាទឲ្យគាត់ខំរៀនបាទអញ្ចឹងយើងចូលតែម្ដងទៅ ហើយសូមអធិស្ឋានផងដោយសារថ្នាក់ទី7គឺជាថ្នាក់នៅមធ្យមសិក្សាបឋមភូមិហើយខ្ញុំនៅថ្នាក់បឋមទេអញ្ចឹងខ្វះខាតអីសូមអធិស្ឋានផងអញ្ចឹងមេរៀនដំបូងដែលយើងត្រូវរៀនគឺមេរៀនទី1មេរៀនទី1សេចក្តីស្រឡាញ់នៅក្នុងមេរៀនទី1ចំណុចជឿថាសេចក្តីស្រឡាញ់ បាទសេចក្តីស្រឡាញ់នេះគឺជាដំណងជើងនៅក្នុងមេរៀនរបស់យើងមានទាំងភាពបាទអូនសាអានខ្លួនឯងមើលសេចក្តីស្រឡាញ់បាទសេចក្តីស្រឡាញ់យើងប្រកបថាសេនឹងចសេយើងអាននឹងតែសេចណាដល់អីក្តីស្រឡាញ់ឡាញ់11ឡាញ់ណាចឹងសេចក្តីយើងអានមួយមួយឬក៏សេចក្តីស្រឡាញ់ខ្លួនអានដំណងជើងបាទ ណាកូនចេះពាក្យហ្នឹងតើកូនយល់ន័យរបស់វាណាសេចក្តីស្រឡាញ់មកនិយាយកូនថាគេយើងពេញចិត្តអ្វីមួយបាទគឺពេញចិត្តអ្វីមួយមែនទេចឹងសេចក្តីស្រឡាញ់ហ្នឹងបានន័យថាគឺអំពើបាទការធ្វើទាំងឡាយដែលបង្ហាញអំពីការស្រឡាញ់ការពេញចិត្តការចូលចូលចិត្តបាទតើនេះព្រោះការស្រឡាញ់គឺបង្ហាញ ការស្រឡាញ់គឺធ្វើការស្រឡាញ់គឺលះបង់យើងស្រឡាញ់កង់កាលណាយើងលេងកង់ថ្មីកង់យើងចាស់ក៏ដែរយើងធ្វើកង់ថ្មីយើងជិះវាមិនណាវាបន្លាក់យើងជូតដែរជូតបាទយើងចង់ឲ្យទៅវិញដែរអានឹងហើយគឺយើងស្រឡាញ់យល់ទេយើងស្រឡាញ់កង់យើងទៅជិះខែខែកង់បាទណាយើងស្រឡាញ់កាអាយើងពាក់អីយើងប្រយ័ត្នឲ្យបន្លាក់បន្លាក់ហើយយើងឆាប់បោកវាបានស្អាតណាហើយបើខ្លួនដៃស្រឡាញ់តូនវាមាន ទង្វើវាមានអត្ថន័យធំធេងតាំងពីចិញ្ចឹមកូនណាមើលតាំងពីតូចណាការពីកូនរហូតណាហើយធំឡើងឧបត្ថម្ភឲ្យរៀនណារុញឲ្យទៅរៀនឲ្យប្រកាសរកពុតខំរកស៊ីចិញ្ចឹមហត់ហត់ពិបាកក៏គាត់នៅតែជារៀនសុខឲ្យកូននឹងធំឡើងចេះដឹងណាចេះរូបនៅចេះនិយាយស្ដីចេះសេចចេះរៀនអាចធ្វើការរូបនៅចិញ្ចឹមខ្លួនឯងបាទហ្នឹងហើយគឺជាសេចក្តីស្រឡាញ់ស្រឡាញ់គឺតាមដែលត្រូវធ្វើណា ធ្វើបើមិនធ្វើគេថាអញអត់ចេះផងគេគេថាយើងនិយាយអត់ចេះធ្វើអីផងអត់ចេះធ្វើអញធ្វើអត់ចេះថែថ្មីអត់ចេះថែសុខភាពគិតតែផឹកស្រាមិនចេះឧទាហរណ៍ហ្នឹងមិនថាអត់ទាំងចេះស្រឡាញ់ខ្លួនឯងផងអត់គិតពីសុខភាពខ្លួនឯងញ៉ាំច្រើនពេកញ៉ាំជ្រុលមនុស្សម្នាក់មកពេលទៅកាក់បាយមួយចាននេះមិនចឹងអីយើងញ៉ាំដល់មួយចានខ្លះក៏មិនជាអីហ្មងដែរវាឆ្អែតចង់តែជ្រុលបើដល់ពីរបីចានខ្ញុំពោវាវល់ល្ងាចហ្នឹងគឺជាការធ្វើបាបខ្លួនអត់ចេះអត់ចេះអីអត់ចេះកំណត់អារម្មណ៍ កំណត់ចិត្តខ្លួនឯងទុកចិត្តជាប់ណាបាទអឺនៅចឹងក្នុងមេរៀនទី1ចំណេះដឹងគឺស្គាល់លក្ខណៈប្រេងកថាបានច្បាស់លាស់តាមរយៈការសិក្សាអត្ថបទគំរូបាទបទគំរូហើយបំណិនប្រាប់និងបែងចែកប្រេងកថាបានល្អច្បាស់លាស់តាមការតាមរយៈការសិក្សាអត្ថបទគំរូបាទបែងចែកព្រេងកថាបានច្បាស់លាស់អេរិយាបថអញ្ចឹងគេរៀនគឺឲ្យយើងមានអេរិយាបថមកគេ បន្តស្មារតីយកចិត្តទុកដាក់សិក្សាស្រាវជ្រាវវិភាគខ្លឹមសារសំខាន់សំខាន់នៃព្រេងកថាឲ្យបានបានល្អបាទឥឡូវយើងបើកសភៅរបស់យើងបាទពីឯបងប្អូនលោកគ្រូដែលនៅកន្លែងគាត់នឹងមើលជាមួយគ្នាបាទទំព័រទី1បាទទំព័រទី1ឥឡូវមុននឹងចូលអានបទផ្សេងតូចមួយលើខាងក្រោមពីនេះយើងមើលសាច់រូបភាពសិនបាទរូបនេះ បងអូនដឹងថាជំនុំ8នៅឯណាអត់បាទនេះរូបអីនេះនៅប្រាសាទបាទរូបដូចជាប្រាសាទអញ្ចឹងបងណាបាទពួកអត់ទៅស្គាល់ប្រាសាទនេះទេមកទៅរូបពីសខ្មៅមកទៅបាក់មើលដែរបាទតែអក្សរនេះអានមិនកុំខ្លោងស្ពានមកទៅនេះខ្លោងស្ពានតាក្លានេះគាត់កែវទៅការគីរីស្វារីបាទអានចិត្តទៅល្អបងអញ្ចឹងមាត់ក៏អានកែរូបក៏អានទៅទៅដែរណាកែវើ ហើយអឺសេកនឹងកសឹកទាំងខអាថាសិក្ខាគិរីស្វារៈសួអាស្វារអរៈវាអានតាមអនៅមុខវាចឹងណាតែពុតបល័យវាអាធម្មតាទេអញ្ចឹងស្វាស្វារៈតាមថ្មីអានថាវត្តកែវសិក្ខាគិរីស្វារៈជួនកាលគេនិយាយថាសិក្ខាសិក្ខាសិក្ខាចឹងណាទីប្រកបជួបនេះឲ្យត្រូវមែនទេណាសិក្ខាសិក្ខាបត់ហ្នឹងបាទសិក្ខានេះស្មើវិសិក្សាដែរ សិក្ខាហ្នឹងសិក្សាអញ្ចឹងវកែវសិក្ខាគិរីស្វាវរៈអញ្ចឹងគុំឃើញរូបនេះគឺជារូបប្រាសាទព្រះវិហារណាគុនណាបាទប្រាសាទព្រះវិហារនេះគុំទេគុំជាជាងណាហើយនេះគឺជារូបអ្វីរូបមនុស្សមែនទេគុំគេពឹងធ្វើអីមើលមនុស្សអមឲ្យអំណោយចែកបាទចែកអំណោយចែកវត្ថុរបស់របរមកណាជារបស់ប្រើប្រាស់មើលទៅមែនណាវាគោស្បៀងបាទនេះគឺជាតាយានបលីមិនចឹងបងណា បាទនេះហើយហើយហើយខាងនេះគឺជាណាគេមិនស្គាល់ទេណាគាត់ជាអីគឺជាអ្នកចែកអំណោយគេនេះនេះនេះណាក្រោយព្រះសង្ឃបាទព្រះសង្ឃគាត់មិនព្រះសង្ឃមិនចឹងហីបាទនេះចែកអំណោយដល់ឧបត្ថម្ភដល់កងប្រធានណាតែលើប្រចាំការតាចឹងប៉ុណ្ណឹងចិត្តតែដល់គ្រូតាកូនសាកឡើងមកអានលើបាទពីដីស្រឡាញ់ជាប្រភពនៃសេចក្តីរីករាយនិង ព្រោះមានត្រង់ទៅព្រោះជាអត់តែអត់នេះក៏អាចយុវភាពដែរជាជាជាជាប្រទេសជាតិរងរឿងនឹងរីកចម្រើនដោយសារប្រទេសមានសន្តិភាពពលរដ្ឋមានអរិយស្រឡាញ់ជនស្រឡាញ់ជាតិរួមចំណែកការពារនិងអភិវឌ្ឍជាតិក្នុងវេរៀននេះអ្នកនឹងបានអ្នកនឹងបានសិក្សាស្វែងយល់អំពីមោទនភាពសេចក្តីស្រឡាញ់និងមនសិការសេចក្តីមនសិការ ជាតិភូមិព្រោះរបស់ពួកកែបរដ្ឋខ្មែរយើងជាតិពិសេសជាតិពិសេសអ្នកណាបានសិក្សាថែមទៀតដែរដែរដែរអំពីលក្ខណៈសម្គាល់លក្ខណៈសម្គាល់នៃព្រេងហារបស់បញ្ជាក់តម្លៃអប់រំរបស់របស់ការណែនាំនិងផ្តល់ព័ត៌មានពីខ្លួនឯងចំណុចនេះសំឡេងបងព័ត៌មានព័ត៌ ងារតកម្មបាទអរគុណច្រើនបាទប៉ុណ្្នឹងចប់អញ្ចឹងកូនសិស្សនៅទីនេះដែលបងប្អូនលោកគ្រូហើយនៅបងប្អូនគ្នាលោកគ្រូសិស្សដែរក៏បានអាចជាមួយគ្នាដែរមិនថាអានលឺឬក៏អានស្ងាត់ឬក៏អានគុំចិត្តអញ្ចឹងណាបាទឥឡូវគ្រូអានស្ដាប់ហើយនឹងចាប់អារម្មណ៍បន្ថែមការជួយរបស់គ្រូសេចក្តីស្រឡាញ់ជាប្រភពនៃសេចក្តីលាយនិងសន្តិភាពណាអញ្ចឹងអញ្ចឹងសន្តិភាពគឺបានមកពីសេចក្តីស្រឡាញ់ស្រឡាញ់នឹងថាការលះបង់ការប្រឹងប្រែងជួយណាបាទ អឺជាប្រភពនៃសេចក្តីរីករាយនិងសន្តិភាពអញ្ចឹងសន្តិភាពវាត្រូវតែរីករាយវាត្រូវមានសេចក្តីស្រឡាញ់ឬដំណោះស្រាយល្អល្អសេចក្តីស្រឡាញ់ដើមចេញពីការស្រឡាញ់ខ្លួនឯងណានេះគូបាននិយាយចឹងត្រូវចេះស្រឡាញ់ខ្លួនឯងចេះស្រឡាញ់គ្រួសារស្រឡាញ់សពយ៉ាងនៅជុំវិញខ្លួនយើងហើយស្រឡាញ់គឺមិនគឺថែរក្សាការពារអញ្ចឹងណា ចេញពីការស្រឡាញ់ខ្លួនឯងគ្រួសារមិត្តភ័ក្តិជនរួមជាតិណាចឹងយើងនៅតូចយើងចេះថែខ្លួនឯងសិនទៅបានយើងរៀនធំឡើងដល់វិញកំពុងណាចាប់ដើមចេះថែខ្លួនណានៅទៅមិនឲ្យថែយើងរហូតអញ្ចឹងហ៎បាទមើលការអប់រំយើងហើយគ្រួសារមិត្តភ័ក្តិណាខ្លួនឯងគ្រួសារតាមដាប់ហ្នឹងមិនមែនស្រឡាញ់មិត្តភ័ក្តិទៅដល់ស្រឡាញ់ទីជិតមុនទេយើងអត់ទាន់ស្គាល់យល់ច្បាស់លាស់មែនណាបងឡើយគឺស្គាល់ខ្លួនឯងហើយជឿចិត្តគ្រួសារមានអារម្មណ៍ មួយបើយើងជួបតែគ្នាណាអត់យល់អត់ចេះជួយសម្រាប់គ្នាហើយយើងទៅយល់សម្រាប់តែយើងគេទៅសារទេឧស្សាហ៍ពីវាមិនខ្លាញ់ខ្លាញ់មកគេអត់គេដឹងចឹងជាការពិតបន្ទាប់មកទៀតបានយើងដឹកអ្នកកូនមិនអាចធ្វើការច្រើនពេកទេណាព្រោះមនុស្សដែលរាប់អានទៀតទី1ត្រូវតែជាមនុស្សប្រហែលទៀតជួលចិត្តប្រហែលពីបើថាជើជើប្រហែលពីបើថាឧស្សាហ៍ឧស្សាហ៍ប្រហែលគ្នាបើនេះថាអ្នកជើវាជួលចិត្តអ្នកជើដូចគ្នាអ្នកស្អាតវាជួលចិត្តអ្នកស្អាតដូច នេះណាវាស្អាតគេនិយាយរកបានយើងក៏ឃើញដែរអត់ទេពីចឹងមិនថាយើងចាប់បានចិត្តល្អតើយើងនឹងខំធ្វើខ្លួនឲ្យអូមែនទេយើងខំរៀនយើងយើងមានឧស្សាហ៍រៀនគេចូលចិត្តយើងអ្នកមានគេចូលចិត្តអ្នកមានពួកអ្នកមេគេមានការងាររត់ទីជាមួយពីទីតទៅទៀតដល់ពួកតទៅជាមួយអ្នកដែលគាត់អ្នកក្រគាត់មិនសិនមានគ្រប់គុណតែគាត់រត់ទីអីណាតែគាត់ទៅតទៅជាមួយមែនទេពេលខ្លះគាត់ឥឡូវគាត់អាចជួយឧបត្ថម្ភណាពេលខ្លះណា នៅក្នុងការរកស៊ីនៅចាំហ្នឹងក៏មិនបានជួបទេព្រោះរវល់អញ្ចឹងណាបាទអញ្ចឹងលោកគ្រូចង់និយាយថាមនុស្សល្អគេជួយចិត្តមនុស្សល្អមនុស្សអាសាគេជួយចិត្តមនុស្សអាឧបឧបសាអញ្ចឹងណាហើយបើយើងនៅជាមួយមនុស្សសាតែឧស្សាហ៍ហើយយើងជឿទុកទេនៅអសក់អីគាត់ព្រោះគាត់នឹងស្ដីឲ្យគាត់នឹងណែនាំឲ្យឧស្សាហ៍អើយគាត់ទឹកគួរឲ្យស្រឡាញ់ហើយឧស្សាហ៍ទៅគួរឲ្យនិយមហើយយើងមានន័យបាទទឹកដីនិងប្រជាជាតិបាទមានទឹកដីមានជាតិ ប្រទេសជាតិរុងរឿងនិងរីកចម្រើនដោយសារប្រទេសមានសន្តិភាពពលរដ្ឋមានស្មារតីស្រឡាញ់ជាតិបាទណាពេលយើងបច្ចុប្បន្នពលរដ្ឋនៅពេលណាគាត់ពេលគុណធំចម្រើនវ័យគ្រប់ប្រហែលឆ្នាំបច្ចុប្បន្នពលរដ្ឋពេញលេញណាយូរមួយឆ្នាំគាត់អត់ទេអឺពេលមួយក៏ល្អទេគាត់គឺអាយុ18ឡើងណាគឺយើងមានសិទ្ធិបោះឆ្នោតណាយើងយើងសិទ្ធិបោះឆ្នោតហ្នឹងគឺពលរដ្ឋពេញលេញយើងធ្វើអត្តសញ្ញាណប័ណ្ណគាត់ណាបាទហ្នឹងគេហៅខ្លួនយើងថាជីវល រត់លេងយើងហៅខ្លួនយើងជាកុមារទេណាជាក្មេងជំទង់បាទអញ្ចឹងនៅពេលជាពលរដ្ឋគឺត្រូវតែមានស្មារតីស្រឡាញ់ស្រឡាញ់ជាតិប៉ុណ្ណារួមចំណែកការពារនិងអភិវឌ្ឍជាតិរួមចំណែកទោះយើងមិនបានទៅធ្វើទាយានទោះយើងមិនបានទៅធ្វើការងាររាជការយើងមិនបានធ្វើការងាររាជការពេទ្យអឺឬក៏គ្រូបង្រៀនរាជកម្មអញ្ចឹងណាតែយើងជាអ្នករស់ស៊ីឧទាហរណ៍ណាយើងជាអ្នកស្នាយចំ កុំឲ្យយើងអត់ការងារធ្វើអានឹងវាធ្វើឲ្យប្រទេសជាតិពីរបាទសង្គមជាតិពីរបាទយើងដើរលេងពីរៀនយើងຕົកស្រាយើងអត់ចេះច្បាប់ប៉ុណ្ណេះបង្កបញ្ហាដល់សង្គមអានឹងហើយណាมันចូលរួមផ្នែកការពារហើយធ្វើឲ្យសង្គមជាតិពីរបាទអញ្ចឹងជួយសង្គមជាតិអត់បាក់ឯងទីមួយពលទៅត្រឹមត្រូវនេះសួរអីចេះដឹងទៅតាមចំណូលចិត្តជំនាញរបស់កូនចង់ធ្វើហើយការនេះអីនៅអនាគតហ៎បងណាបាទចង់ធ្វើជាម៉ូតូជាកប៉ាល់ហោះ ជាងឡានហ្នឹងបងណាទោះជាជាងកុំព្យូទ័រអ្នកសរសេរកម្មវិធីកុំព្យូទ័រអ្នកផលិតទូរស័ព្ទក៏បាននិយាយអីចឹងឲ្យតែកូនចេះដឹងគួរមានការងារធ្វើហើយកូនមានសិល្បៈល្អអញ្ចឹងប្រទេសជាតិប្រកាសជារីចំច្រើនបើវិជាប្រទេសមួយប្រជាជនអត់សូវមានការងារធ្វើអត់សូវមានប្រាក់ប្រទេសនេះរីចម្រើនដែរឃើញទេគ្រូសាមួយចឹងម៉ែឪបកកែម៉ែឪខ្លាំងម៉ែឪជួយធ្វើការរត់នេះបើកូន5នាក់អត់សូវអត់សូវចិត្តធ្វើអីទេជួយតែគ្នាណាអឺតែគ្នាហើយ ហៅថាចៃជំនួយអញ្ចឹងអញ្ចឹងម៉ែឲ្យទៅក្រគង់លួយដែរអត់លួយទេដឹងតែលីត្រហ្នឹងគឺវាយទៀតបងលួយវាបងស្រាប់បងលួយអត់លួយថែមទៀតអញ្ចឹងគ្រួសារហ្នឹងអត់អត់ក្រគង់អត់សុខសប្បាយអត់ទូធាទេអញ្ចឹងគាត់តែខ្លួនចៃហ្នឹងព្រឹងទាំងអស់គ្នាបាទព្រឹងតិចព្រឹងច្រើនឲ្យទៅដឹងពីការមានយល់ចិត្តប៉ុន្តែអ្នកស្រ័យក៏ធ្វើបានតែខែតិចប្រាក់ប្រាក់ខែប្រាក់ចំណូលតិចអាហ្នឹងគឺមិនបើគាត់ជាអ្នកស្រ័យមិនចឹងហ្នឹងអញ្ចឹងយើងត្រូវជួយគាត់ណាឲ្យតម្លៃទៅថ្លៃទៅអញ្ចឹងហីបាទតម្លៃរបស់ឲ្យថ្លៃទៅ ហើយយើងមើលថាអ្នកលក់ដូរគាត់លក់បានលុយច្រើនជាងគេណាគឺគាត់លក់ឲ្យបានច្រើនមុខហ្នឹងណាអ្នកស្រែគាត់ធ្វើតែស្រែអត់ធ្វើបានចំណូលប៉ុន្មានទេគាត់ធ្វើជាការថែមទៀតបាទគាត់បានលុយច្រើនថែមទៀតយល់ទេហើយគាត់បានហ្នឹងលក់ទៅគាត់បានលុយច្រើនស្ទើរចិត្តរងស៊ីចឹងមែនទេបាទប៉ុន្តែគឺចូលរួមចំណែកការពីចិត្តតែយើងបើតែយើងធ្វើការនេះអត់ខំណាដូចសង្គមមានសង្គមអីចឹងមែនទេយើងមានប្រាក់យើងមិនជួយអត់ខំយើងយើងខ្លាំងទេយើងទិញសំភារៈបៀងអាហារពីពុតបានគាត់យើងអត់មានប្រាក់ធ្វើម៉េច អភិវឌ្ឍបានតោះយើងបន្តទៅក្នុងមេរៀននេះអ្នកនឹងបានសិក្សាស្វែងយល់អំពីមោទនភាពណាបាទមោទនភាពបានន័យថាសេចក្តីត្រេកអរណាត្រេកអរនឹងអ្វីដែលបានកើតឡើងនឹងអ្វីដែលបានធ្វើរបស់ពុទ្ធរបស់យើងណាយើងមានអំណួតនិយាយទៅយើងមានអំអំណួតយើងមានអីអួតគឺយើងមានទឹកដីមានប្រាសាទដ៏ល្អអស្ចារ្យណាពុទ្ធរបស់យើងខ្លាំងណាស់គាត់តែយើងឥឡូវនឹងខ្សោយសំគ្រាមហ្នឹងណា ឈ្មោះតែជាពៀនឬក៏យើងឈ្មោះគ្នាតែយើងនៅតែមានមោទនភាពបាទដែលយើងអកមកជាតិជាខ្មែរបាទសេចក្តីស្រឡាញ់និងមនសិការបាទអត់ដឹងពីជាតិមានសក្តានុពលរបស់បពែបុរសខ្មែរយើងបាទជាពិសេសអ្នកនឹងបានសិក្សាបន្ថែមទៀតដែរអំពីបាទចំណុចលក្ខណៈសម្គាល់នៃព្រេងកថាស្គាល់របស់បញ្ជាតម្លៃអប់រំរបស់អត្ថបទ ការណែនាំនិងផ្ដល់ព័ត៌មានអំពីខ្លួនចំណុចរាយសំណេរអត្ថបទព័ត៌មានពណ៌នាប្រទេសការជួបគូអានតាមពណ៌នាបាទអញ្ចឹងយើងចូលទៅដល់ព្រេងកថាអាដល់ណាបាត់ហើយបាទអញ្ចឹងលោកគ្រូសូមឲ្យកូនឆាក់អានដល់ខ្លួនឯងទាំងអស់គ្នាដែលកំពុងតែមើលក៏ណាស្វែងយល់ហើយហាត់ជាមួយនេះបាទគុណណាស់ហាត់អានអត់ចេះតាមណាលោកគ្រូនឹង ជួយនឹងគឺគឺការដែលពួកគូខំប្រឹងបានដឹងបាទហ្នឹងយល់បាទជាយាមដើម្បីយើងយល់ដឹងចេះដឹងហើយយើងចេះធ្វើលំហាត់បានពេលនេះចេះហើយប្រេកថាដូចមិនដែលហៅថាប្រេកថាបាទថាប្រេកថាតែមួយឲ្យច្បាស់ច្បាស់តែខ្លះតែយើងគិតអូនណាអានរឿងក្រៅក្រៅរឿងសាសាតាព្រំនៅខែតាកែវបាទព្រះនាមព្រះគេតុមាអរគុណមី គេដុកមីលាគេដុកមីលាសំសំវិរិយនៅមហាអង្គរជាស្ដេចមានវត្តចាស់ចាស់ណាណាវេលាមួយវេលាមួយអាឯងដកគ្នាគាត់ពេលវេលាទីកន្លែងក្នុងគេដកគ្នាវេលាមួយវេលាមួយត្រង់អក្សរក្នុងព្រះហឫទ័យរាជរាជព្រះហឫទ័យព្រះរាជហឫទ័យច្បាស់គុណមើលដល់ពេលគេអានយឺនវាយើងអាចសូសូវាកាត់ណាបើយើងមិនច្បាស់យើងអានមួយសិនណាតើឲ្យមើលព្រះរាជ អរិទ្ធិហរិទ្ធិបាទសាមអីព្រះរាជអរិទ្ធិបាទណាគង់នៅចិត្តចិត្តគង់បានត្រង់ហោយាងតំណាងព្រះរាជអរិទ្ធិអរិទ្ធិជាមួយរេពលរេពលតោផ្លូវនៅវាលាតាមនេះសមុទ្រក្រោយអាំងបូរូបយាងទៅយោទៅផងលេបានទីត្រង់ចប់ព្រះទីតាំងទីញៀនទី ពីរនាក់វាវាដោយសោរដូវសោមិននោះសោមិននោះសោមិននោះហើយត្រូវបោះបោះព្រះព្រះគុណឡាយចិត្តអត់ទៀតអូនៅគុណជាងលើវាលាគុណវាចិត្តចិត្តវាចិត្តយកកាត់ពីទៅវិញមិនអាចវាចេញនេះណាតតសម្រាប់ព្រះអង្គនៅក្នុងទីទីនោះអ្នកស្រុកប្រុសស្រីទាំងអស់បានឮសំដំណើរថាដាច់ជាងមកពី នគរវត្តនគរវត្តកូនមកទៀតជាច្រើនអ៊ូអអ៊ូអែអ៊ូអែកថ្វាយមកថ្វាយយកថ្វាយអង្គមពកអោពកយកសួរសួយសួយអាអាអាកកកលើកវាអរិស័កមានសក្កពុបាទថ្វាយព្រះអង្គគ្រប់គ្នាកាលនោះកាលនោះមានជាងម្នាក់ជាយាយម្នាក់មានពូពូពូសំបត្តិ ដប់ដងជាអ្នកស្រុកទាំងអស់ជាអ្នកស្រុកទាំងអស់ជាអ្នកស្រុកទាំងអស់គាត់មានកូនប្រមុំម្នាក់ឈ្មោះនាងបើមានឆោងលោកឆោងលោកប្រងលោកពួរលោកពួរក៏ជាស្រីទាំងពួងគាត់នាំគ្នានាំកូនប្រមុំមកគាត់ដាច់រាល់ថ្ងៃព្រះនាងព្រះអាអាអាសត្រង់ទៅឃើញឃើញរូបនាងនោះក៏មានព្រះរាជហឫទ័យរដ្ឋបាលរដ្ឋគាត់ ពុទ្ធពលជាតិដឹងថាបានសពព្រះពីហតីនិងកូនប្រមងរបស់ខ្លួនក៏លោកក៏លើកនាងថ្វាយជាព្រះទេវីដាច់បានដាច់បាននាងបើធ្វើជាអគ្គអគ្គមហេសីក្រុមអបរិហរិយតីអន្តតីអន្តតីនិងនាងបើមុនទេដាច់អាចគង់នៅក្នុងទីនៅក្នុងទីទុះបានវ័យខែ នាងក៏មានគាត់លុបនាងខ្ញុំទៅខាងនេះផងខ្ញុំអាចចូលពីកន្លែងខាងស្មានថាគេត្រូវដល់ដង្ហើមណាលោកដូចយើងមានគាត់បានតែព្រះរាជាត្រង់មានព្រះបន្ទូលថាបងចូលអូនតើអូនទៅនៅក្នុងនៅក្នុងទីនោះចុះពីនោះពីនោះទីនេះពីព្រោះពីព្រោះមានមេត្តាមេត្តានៅថែរក្សាឯបងសូមលោកលាត្រឡប់ទៅមក មហានគរវិញត្រង់រាំងរីយ៉ាងនេះទៀតរាំងត្រង់មួយទុកជាគេជាណាគេមួយទៀតបន្ទូបានរះទីនេះច្បាប់បទសូមកធំដឹងដីឡាការណាចង់ទៅសួររបងចូលនាងឲ្យពាក់ព្រះតម្រង់នោះនេះយកទៅជាសាស័យសាស័យព្រះវិ ជាទ្រង់ផ្ដាំនេះស្រេចហើយទ្រង់ស្ដេចជាទៅខាងព្រះមហានគរវិញបាទចောက်ណាមកនៅហើយមកងាយយកសូមបញ្ជាក់បន្តិចអញ្ចឹងស្រីនឹងចោអានថាស្រេចដេនឹងចោអានថាដាច់ដាច់កន្លែងហ្នឹងគឺដូចអានស្អាតអញ្ចឹងណាដូចស្រេចទៅជាដាច់អានថាម៉េចស្រេចអានថាបាទល្អណាស់តោះទៀតក្រៅមកនាងពៅក៏ប្រសូតព្រះរាជបុត្រ ព្រះរាជបុត្រាមួយអង្គមានរូបល្អពិសេសពិសេសត្រង់ព្រាយដូចព្រះមានវោបិតាបិតាឲ្យមានថាអង្គព្រមកុមារដោយហេតុថាព្រះរាជកុមារប្រសូតនៅក្នុងបែបសំឡេងនោះលេនេះនោះនោះលុបព្រះរាជបុត្រនោះខំឡាយបានព្រះទុន16ព្រះឧស្សាហ៍ត្រង់សួររកបិតានាង បើតំណាប្រាស់ពុទ្ធប្រាស់បុត្រសពគ្រប់ដោយព្រះវិកុមារចំទៅតាមព្រះបិតាអាមហានគរមេតាកោបានដោះព្រះគម្រោងឲ្យទៅព្រះវិមុតពះនៅទំរំប្រាព្រះមហាព្រះហោះហោះព្រះហោះដៃតាមព្រះរីមុត បណ្ដៃជាតិអត់ភ្លាមហ្នឹងអាខាងគេត្រូវការបង្ហើបន្តិចណាវាយបងគុំយាមមេតាឡើងគុំឡើងសេះលើសេះលើសេះយាមតាមស្នេហ៍សមុទ្រទៅលោកបានទៅដល់ខោព្រាមព្រះមហាមកោទ្រង់សួរអ្នកចាំព្រាមទៅលោកអានជាមួយបានអសរគឺនឹងអត់ពីបន្ថយចឹងណាចាំព្រាមរកព្រះ វេដាពោវេដាឬក៏វេដាវេរៈបរិវេរៈបរិពោវេដាប្រមាណនាមឆ្នាំនាមឆ្នាំពីចាំវាបានចាត់មុនត្រីឲ្យទៅក្រោមក្រាពុំទូសាស្ត្រព្រះអង្គទ្រង់ជ្រាបហើយក៏មានព្រះសម្រាប់រាជឲ្យចូលទៅបង្គំបង្គំបង្គំព្រះអតិគុណអង្គអង្គព្រមក៏ចូលទៅក្រោមក្រាបខ្លា គុំរះពវកវវៃវវៃដាវវៃដាហើយដល់ព្រះតម្រងស្វាណាត្រង់ស្គាល់បាត់លៀងវិជាព្រះរៀបបុតទឹកមែនដោយត្រង់ត្រង់តងតឹងតឹងឃើញព្រះឃើញព្រះតម្រងព្រះឃើញតម្រងហើយត្រង់ចាត់អង្គចាត់អង្គព្រមឲ្យមកធ្វើជាចៅថ្វាយថ្វាយទឹកតែថ្វាយគ្រប់នៅនៅត្រេក្រោយទន្លេនោះព្រះអង្គ វេយល់ហាបងប្អូនទាំងអស់ក្រុមប្រសុខក្នុងទីតាំងនោះខហើយទីនោះរកពុំមុំតាន់បងវ៉ាន់មានមានមើលណាឆោត្រួតត្រាផងទៅលើព្រះអង្គត្រង់ព្រះរាជសាមានរាជសាមានត្រាបាទបកឡើងព្រះព្រំជាស្ដេចត្រាតែត្រាំតែត្រាំមួយអង្គជាធំក្នុងស្រុកនោះ ដោយសារអង្គគង់បានស្ដេចវាយស្ដេចជាវេបានទៅស្រុកនោះមុនគេបានជាស្រុកនោះឈ្មោះស្រុកបាទីទន្លេនោះឈ្មោះទន្លេបាទីគឺទីរបស់ស្ដេចជាបានស្ដេចជាបានត្រង់នោះមកលោកអង្គគង់បានជាស្ដេចត្រាញ់ចាច់ត្រាញ់នៅទៅខាងទីនេះអត់ឲ្យច្បាស់នេះនោះអង្គក្រុមអង្គក្រុមបានអង្គមកក្នុងក្រុមណា បានជាស្ដេចក្រៃនៅស្រុកនោះហើយត្រង់បានបានចាត់ឲ្យសាងប្រាសាទពីរគឺមួយជូនមេតាអាមួយទៀតគង់នៅតលព្រះអង្គហើយច្រកចាត់ចែងធ្វើអំពីវត្តជុំវិញផងដល់ណាអាទៀតជាច្រើននៅក្បែរប្រាសាទនោះជាទីជាទីប្រាសាទប្រាសាទនិងជាទីធ្វើការរៀប រាជការផ្សេងផ្សេងតាមមុខក្រសួងនាយកសពមុខមុខមន្ត្រីដកស្រង់និងពន្យល់ពីប្រជុំរឿងព្រេងខ្មែរទី5បាទ96ដល់99អរគុណបាទចា៎បាទអញ្ចឹងទាំងអស់គ្នាគាត់ជាបានអាបាត់ស្ដាប់ជាមួយប្រសិទ្ធប្រសិទ្ធច្រើនមកជួយគាត់មិនជួយទេរវល់តែលេងហើយបាទទាំងអស់គ្នាក៏ចឹងដែរមេដាបេដា តោតតែជួយមួយកូនបានព្រោះកូនគឺជាទ្រព្យសំខាន់របស់យើងហើយចឹងគេប្រាប់ថារឿងខាងលើអង្គុយមិនដល់នេះរឿងខាងលើបង្ហាញប្រវត្តិនៃការដាក់ឈ្មោះទន្លេស្រុកនិងឈ្មោះប្រាសាទគឺទន្លេបាទីស្រុកបាទីប្រាសាទតាព្រំហើយឈ្មោះទាំងនេះមានពុទ្ធប្រាកដនៅក្នុងខេត្តតាកែវរហូតមកដល់ថ្ងៃបាទដល់សព ngày liên quanh đã toàn lắm và và xa tập rốn nơi khai đá theo từ tận hơi chấn kia còn tập hỏi chùa bồ đò lại và nhập kia nó vẫn kia kia lại vẫn nhạc thì cũng từ tại trăm cũng từ từ tấn chơi hỏi chào mọi người bởi trắng cứ vô ăn ở bên sườn gòn nó nước vô mình dễ ở trời nó cứ trăm mà nó thì sẽ học vào sẽ thấy ទៀតបាទគាត់សាអាំងលើព្រេងកថាជារឿងប្រឌិតដែលដំណើររឿងតាក់ទងនឹងជំនឿទំនាក់ឯទំនៀមទាំងអស់គ្នាអានផងទំនាប់ទំនៀមទម្លាប់ប្រពៃណីឈ្មោះមនុស្សប្រវត្តិភូមិស្រុកទីកន្លែងឬប្រវត្តិសាស្ត្ររបស់ប្រទេសព្រេងកថាមានលក្ខណៈសង្កត់ដូចតទៅដំណើរដំណើររឿងច្រើនតាក់ទងនឹងប្រវត្តិសាស្ត្រទីកន្លែងប្រវត្តិសាស្ត្រ ពីតម្លៃក្នុងប្រទេសជំនឿទំនៀមទម្លាប់ទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនហើយរហូតមកដល់បច្ចុប្បន្នក៏នៅតែអាចបញ្ជាក់បានតួអង្គជាមនុស្សធម្មតាឬជាបុគ្គលអស្ចារ្យនៅក្នុងប្រវត្តិទេតែបាទតែប៉ុណ្ណាតើចុងម្ដងទៀតព្រេងកថាជារឿងប្រឌិត ព្រេងកថាគឺជារឿងប្រដប្រឌិតដោយតកតងនឹងទីកន្លែងណាមួយច្បាស់ច្បាស់លាស់តែកន្លែងហ្នឹងគឺបានន័យថាម៉េចបានន័យថាគេប្រឌិតថារឿងហ្នឹងកាត់ឡើងខ្លួនឯងណាយូរលងណាស់មកហើយអញ្ចឹងហ្នឹងគេប្រឌិតអញ្ចឹងបាទតែដំណើររឿងតកតងនឹងជំនឿបាទហើយបានគេនិយាយរឿងហ្នឹងបងប្អូននឹងនិយាយគេជឿនិយាយហ្នឹងមកវាចេះចេះទំនៀមទម្លាប់ប្រពៃនិយាយជំនឿជឿលើអ្វីមួយប៉ុណ្ណាជឿលើអ្នកតាជឿលើសាសនាណាជឿលើ អីមកហើយទំនៀមទម្លាប់បាទហេតុអីបានជាគេការធ្វើតាមប្រពៃណីអញ្ចឹងមែនណាសូមយើងហេតុមិនជាគេការអញ្ចឹងហើយបរទេសហេតុអីបានជាគេការនៅវិហារឧទាហរណ៍នេះណាទំនៀមទម្លាប់ប្រពៃប្រពៃណីឬក៏ប្រពៃណីបាទយើងមកអីណីខ្លះក៏អានតែប្រពៃណីហ្នឹងដែរប៉ុន្តែក្នុងវិញ្ញាណផងក៏ឲ្យអានប្រពៃនេះបាទគេចង់អានខ្លាំងទៅលក្ខណៈភាសាដែលប្រើក្នុងបលីណាឈ្មោះមនុស្សរវត្តភូមិបាទអញ្ចឹងព្រេងថាទៅដល់នោះ ប្រវត្តិភូមិស្រុកទីកន្លែងឬប្រវត្តិសាស្ត្ររបស់ប្រទេសប្រទេសដូចជាយើងនិយាយប្រវត្តិសាស្ត្ររបស់ប្រទេសឬអីប្រទេសយើងបាទថោងនាងនេះតែនេះទៅព្រះថោងនាងនេះណាហ្នឹងយើងលើថាប្រទេសយើងព្រះកថាមានសម្គាល់មានលក្ខណៈសម្គាល់ដូចតទៅបាទសម្គាល់ក៏អាចទៅឲ្យជ្រើជាទម្រង់ជាងបាទទម្រង់ជើង ដំណើររឿងច្រើនតកតងនឹងប្រវត្តិសាស្ត្រជាលក្ខណៈសម្គាល់របស់ប្រេងកាថាគឺតកតងនឹងប្រវត្តិសាស្ត្រទីកន្លែងក្នុងប្រទេសជំនឿទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនបាទហើយរហូតមកដល់បច្ចុប្បន្នក៏នៅតែអាចនិយាយបានណាដូចគេថាមានឈ្មោះដូចសពថ្ងៃនេះណាឈ្មោះដែលគេដាក់មុនមកហ្នឹងណាឃើញទេវាអត់មានបាត់ទេហ្នឹងគេអាចយកមកនិយាយបានហើយដូចរឿងអីរឿងភ្នំប្រុកភ្នំស្រីនៅណានោះខែណា ក្នុងរស់ថ្ងៃរឿងនៅខេត្តកំពង់ចាមបាទល្អណាស់ឃើញហ្នឹងរឿងចឹងកាលពីព្រេងនេះបាទនឹងកោហ្នឹងគឺយ៉ាងម៉េចនឹងកោហ្នឹងគឺស្រីស្រីត្រូវទៅទៅដល់ត្រូវទៅតណ្ដឹងប្រុសណាស្រីស្រីកាត់ទុកមិនសុខចិត្តបើកោកើតជំនុំនោះមានលបងបញ្ញាលបងកម្លាំងជំនុំបុរសថាបើស្រីស្រីឈ្នះប្រុសប្រុសត្រូវតែមកតណ្ដឹងស្រីស្រីវិញនឹងវាវាចឹងកាត់ឡើងហើយបន្តមកទៀតយ៉ាងម៉េចយ៉ាងម៉េចណានឹងគឺរឿងវិញកថាទៅទៅប្រវត្តិសាស្ត្រហើយពីកន្លែងមកណាបាទ អញ្ចឹងចាប់ពីពេលនោះមកប្រុសប្រុសក៏មកមិនដឹងស្ដីណារហូតមកដើម្បីអឺសង្គមដើម្បីរៀបការជាគូគ្នាណាស្រឡាញ់គេយើងត្រូវតែអាដណ្ដឹងហ្នឹងមកន័យថាយើងទទួលខុសត្រូវណាសូមម៉ែឪគេបាទដើម្បីរៀបការមកគេពេញចិត្តយើងល្អខ្លួនក៏ពេញចិត្តខ្លួនឯងគេក៏ពេញចិត្តហ្នឹងគេលើកឲ្យមិនចឹងហ៎បាទតោះអញ្ចឹងយើងត្រូវកត់វាឲ្យបានច្រើនមកហើយអានអានទៀតអានតើយើងច្បាស់លាស់ តែយើងចាំមែនទេយើងមិនមើលទេពីព្រោះដូចគេហៅទៅពេលគេថាគុណបរិយាយបានដែរបើអញ្ចឹងគាត់ទៅមើលណាពេលគេថាគឺជារឿងបណ្ឌិតតែតកតងនឹងប្រវត្តិទេស្ដាប់ចាំផ្លេចប៉ុណ្ណឹងសិនណាណាព្រោះយើងមានទឹកដងតិចដងទេអរគុណដល់ដល់លំហាត់យើងអានលំហាត់ហើយគេឲ្យយើងអានលើនីមួយៗណាខាងក្រោមតើរឿងណាជាព្រេងថាចូលបញ្ជាក់អញ្ចឹងប្រហែលជាមានរឿង2ឬក៏3ណាអញ្ចឹងក្នុងចំណោមរឿងហ្នឹងមួយណាជាព្រេងកាថា ជាមួយចំណងជើងសិន1រឿងបុរសម្នាក់នឹងស្កាត់នៃយិត2រឿងទីក្រុងនោះពេញពេញមកពីទី2ទេណាតោះអញ្ចឹងដើម្បីដឹងថារឿងណារឿងហ្នឹងវានិយាយពីវត្តសាអត់វាជាព្រេងកថាអត់មែនទេអញ្ចឹងគាត់និយាយអាអញ្ចឹងកូនពកទឹកនេះទៅហើយមកឡើងអាទាំងពីររឿងហ្នឹងមិនខ្លីទេហើយជាកន្លះពណ៌មួយកន្លះពណ៌ទៀត លេងមិញទេតោះពេលទាំងអស់គ្នាក៏ទៅតែហាត់រៀនតែដើម្បីចេះដឹងតែតាមតាមទាំងអស់គ្នាតោះមកហាត់រៀនជាមួយជាមួយនឹងអឺពួតនេះឈើដើម្បីឈរឆ្ងាយគាត់បាំងអសទៅណាទៅឆ្ងាយលោកហាត់ចូលអាចរៀនជាមួយនឹងខាងក្រោមតើរឿងណាជាប្រេកថាចូលជាមួយវាបរោះម្នាក់ឯកាភរិយាបរោះម្នាក់ទៅតែមានគោចៃ ជាទីស្រឡាញ់ថ្ងៃមួយដែលយើងរកូនកូនឲ្យរស់ពីប្តីមើលរស់ក្នុងថ្ងៃមានពរៈចេញទៅខាងក្រៅក្នុងលក្ខណៈនោះស្ដេចប្រើតែប្រើអាណាតឲ្យហើយឲ្យហើយបរមមកជួបរៀបចំពិធីបុណ្យជាបន្ទាយបន្ទាន់បុរសឬបុរសឬហើយប្រញាប់ប្រញាល់ទៅតែគិតក្នុង ក្នុងចិត្តថាតើមានអ្នកណាមើលកូនខ្ចីនេះពេលនេះពេលនោះអ្នកបុរសនឹងឃើញដល់អឃើញដល់ស្ការដែលខ្លួនចឹងហើយប្រវាញ់ដូចកូនកើតកោបកលកូនឲ្យស្ការមើលជាអន្តោអាសនសិនបុរសចេញខុសពូវែកមកព្រោះពូវែកមួយក្បាលវាចូលមកជិតកូនអាចការឃើញពូកោស្ទះ អត់ទូទៀតទុកតែខាំដាច់ជា2 3កំណត់គ្រាមកមកមុខមកមាត់ដៃជារឿងការរឡាជាក្រហមច្រើនក្រៅវាអង្គុយចាំមកផ្លូវចាំវារឡប់មើលវៃមុខឡងមកដល់ស្ការលុះតែសួរអាចជាប់វិញចាំមិញណាមើលវិញបងតមកដល់ស្ការស្ទុះទៅទទួលទទួល ទួលទាំងត្រង់ទៅត្រង់ម្ចាស់ដោយរីរាយវាខាក់វាខំសំដែងអាការស្វេយ៉ាអាការៈត្រេកអរព្រោះវានឹកថាបានបំរើសងគុណម្ចាស់ដោយប្រាប្របីបរោះយល់ត្រឡប់ឃើញឈាមប្រឡាក់មុខមាត់ស្ការបស់តំណត់ក្នុងចិត្តណាស្កានេះប្រកបជាស៊ីពោតហើយ qua to nó tư vô đồng bộ xong tơ cả dài nó rồi còn đàn đồng ta còn đánh ca chơi chỉ chèn đau còn thơ bộ rong nó chôn từ mơ côn khơi côn còn côn đi lộ da còn co không rừng quất khơi phút đánh chia pi với còn nát nấu rốt rót gì và và rừng tương năng tương đất côn ca của rong nó tai thôi នៅក្នុងលឿនខ្លួនខ្លួនគាត់ស្ទុះទៅគាត់ស្ទុះមករកហៅស្កាវិញតែស្កាបានរត់ចូលព្រៃបាត់ហើយហើយទៅទៅហើយបាទគុណមកមានក៏បានអានទៅគុណសិស្សនៅទីនេះក៏បានអានអញ្ចឹងសាកឆ្លើយតើរឿងទាំងពីរហ្នឹងអេគាត់ដល់តើចូលរឿងពីក្រុមភ្នំពេញឥឡូវនឹងគូអានសាកក៏បានតែខ្លួនអាចជួយគូណាតែទីក៏បានបាទអឺរឿងទីក្រុងភ្នំភ្នំពេញ ដែលបងប្អូនគ្នាក្នុងការកន្លងទៅហើយគឺសករាជ1372មានយាយចាម្នាក់ពុពេញជាអ្នកមានភោគសម្បត្តិបរិបូរណ៍មានទីលំនៅក្បែរមាត់ទន្លេមុខផ្ទះគាត់សង់នៅលើទួលខាងកើតគោលមួយថ្ងៃមួយនឹងកាលហ្នឹងមិនថាកាលអំពីវេលាទីកន្លែងខាងមុខហ្នឹងយើងតែដកមិនហាមដកគ្នាតិចណាសង្កត់សង្កត់គ្នាគេចង់បញ្ជាក់បានគេថាដើមហ្នឹងអញ្ចឹងហ្នឹងជាទីកន្លែង ngay mùi lĩnh vực về nghĩa tí ngu biến tiếng phàng tất chung lịch là ai ẩm đối tinh khơi ta của kỳ mùi ta một tay mở bảy trang đôi bằng nai tất khô son tục lần điểm này ta của kỳ nô co ảnh đại vừa vừa vai chẳng nụ đôn pin cô của nhà của nhà rồi tới kỳ yếu, nam kỳ liễu ta như dịch hàng hỏi chui kỳ ta kỳ còn hơn á time, time of year.